សូមជម្រាបសួរបងប្អូន ពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងក្រុមការងារបាទបានចុះទៅអឺបេះផ្លែកាកៅនេះយ៉ានេះផ្លែបងប្អូននេះផ្លែនៅគាត់បេះនេះបាទយ៉ាគាត់បេះនៅកត្រៃអូផ្លែធំហ្នឹងនេះឧបករណ៍ដែលត្រូវកាត់ បាទឧបករណ៍គាត់បាទឧបករណ៍គឺនេះជិត1គីឡូអូជិត1គីឡូណាបាទ បាទឆ្លោះឆ្លោះល្អនេះមិនតិចពី80គ្រាប់ទេនេះបាទបាទផ្លែនេះបងប្អូនមើលបាទអូទេប្រាប់គ្រូឲ្យមកមើលបាទបាទបាទបាទតែមួយមួយ ទុំច្រឡោះច្រឡោះអញ្ចឹងឡើយយើងធ្វើម៉េចវាអត់បាន បេះទៅផ្ញើទៅខ្ញុំទៅខ្ញុំនៅនោះស្រេចចាំមិនមិនក៏ផ្ញើទៅ នេះមួយផ្លែមួយផ្លែនេះ ជិត1គីឡូហើយបាទគីឡូកន្លះហើយបាទវាជិត1គីឡូហើយប៉ុណ្ណឹងបាទនេះបើខ្ញុំគិតទៅផេអិចទៅ6ខាំអីនេះអត់មែនទេថា6 6 7ប្រសិនបើ2អាចចូល1គីឡូជាងតែធំមែនទេណាផ្លែនេះមានទូចទេនេះផ្លែបាទប៉ុនផ្លែហុកណាចាបាទទៅជ្រុងជ្រុងឧទាហរណ៍ថាបើសិនបើនេះផ្លែណាផ្លែប៉ុណ្ណេះទាំងអស់ មួយដើម100ដើមទឹកអស់ពេលប៉ុណ្ណេះមួយក្រុង100,000ចុះបើ10ក្រុងទៅហើយទៅណាលុយមិនឃើញ10ក្រុង6ក្រុងទៅណែលុយលុយពឹនបាត់ហើយមួយឆ្នាំមួយឆ្នាំមិនតិចទេណាបាទបាទនេះគឺខ្ញុំហើយនឹងក្រុមការងារបានចុះរថតចំការលោកគូហនហើយក្បាត់បេះផ្លែបាទផ្លែហ្នឹងគឺទុំបានមួយពីរហើយប៉ុន្តែបេះខ្លះហើយអានេះគឺផ្លែចុងក្រោយថតចុងក្រោយបង្ហាញបងប្អូនយើងនេះ បងប្អូនមើលផ្លែនេះបាទនេះផ្លែបាទផ្លែកាកៅណាបងប្អូនមានផ្លែលហុងទេណាបងប្អូនមើលមើលបាទផ្លែប៉ុណ្ណាប៉ុណ្ណៃគេបាទហ្នឹងហើយបាទផ្លែនេះគឺផ្លែពេទ្យបងប្អូនផ្លែពេទ្យប្រកបមានផ្លែកាត់តទេណាមានផ្លែកាត់តនេះដើមវាមានផ្លែកាត់តយកពីគេមកកាត់តណាឥឡូវយើងដើរអស់នេះចាំលឹងមកមកឆ្នាំជាងបាត់នេះតំបានមួយឆ្នាំជាងនេះណាបាទ ចឹងផ្លែនេះចូលមួយឆ្នាំជាងហើយបងប្អូនមកចិត្ត2ឆ្នាំហើយតែបងប្អូនមើលមើលមិនខ្ញុំមិនខេណាបងប្អូនមើលដើមវានេះដើមខេ8វិញបាន2ឆ្នាំណាបាទបានខេ8វិញបាន2ឆ្នាំអូបងប្អូនមើលនេះនេះដើមវានេះដើមជាដើមបងប្អូនមើលផ្លែហ្នឹងនេះផ្លែនេះមិនទូចដែរបងប្អូនមើលផ្លែធំមែនតើហើយនេះបងប្អូនមើលសកាន់ផ្លែនេះបងប្អូនមើលក្តាប់ទៀតនេះនេះចេញផ្កាយចេញផ្កាហើយចេញក្តាប់មើលទៀតបងប្អូនមើលឃើញហ៎វាផ្ដាក់គ្នារហូតចឹងផ្លែអស់អស់ហូរមែនបាទផ្លែ អូខេសម្រាប់បងប្អូនបងម៉ែទាំងអស់គ្នាណាដែលចង់មកដូចថាចង់មកឃើញដើមកកៅបាទចង់ឃើញដើមចង់ឃើញផ្លែបងប្អូនអាចជើញមកស្វ័យលើបានបាទនៅស្វ័យលើយើងគឺយើងមាននៅក្នុងបឹងបៀននេះគឺលោកពូហនគាត់ដើមបានផ្លែហើយតែបងប្អូនអាចស្វ័យលើនេះទើបមានទុំមាននេះនៅទេអត់តយើងអត់តបាននិយាយទៅវាផ្លែល្មេល្មក់ឡើយគ្រប់កន្លែងបាទនេះមកផ្លែមើលមិនមែន និយាយលេងណានេះជារឿងពិតបាទជារឿងពិតមួយផ្លែតែល្អល្អណាស់សឹងតែបាក់មេឃមកនេះអញ្ចឹងអឺដល់ពេលបេះផ្លែមួយសាសិនផ្លែដំបូងនេះយើងបេះមួយសាចាំមកកាត់មេឃដែលវាធ្លាក់មេឃដែលដាប់ដាប់បាទចំនួន100ដើមនៅទីនេះល្អល្អមែនទែនណាដូច លោកវត្តសវ័យគាត់កាន់អញ្ចឹងបាទល្អល្អណាស់ហើយដូចគាត់បានបញ្ជាក់អញ្ចឹងថាផ្លែមិនមែនកាត់តទេគឺឬពិតបាទផ្លែពិតផ្លែពិតពិតនៅជើងភ្នំកលែនផងដល់ក៏បើសិនគិតចង់មកឃើញណាចង់មកឃើញចង់មកបេះផ្លែអាចជើយកបានខ្ញុំជូនដល់ចកាតែម្ដងបាទដូច្នេះគឺខ្ញុំអីដូចជាបញ្យល់ច្រើនដែរបងប្អូនអាចចូលខ្លះខ្លះហើយណាអំពីដំណាំកកៅ ដូច្នេះគឺខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាក្នុងការដាំកាកាវនេះវាប្រើពេល2ឆ្នាំបានយើងទទួលផលបាទឡើងទៅបាទដូច្នេះខ្ញុំអឺបើបង្ហាញដូចដូចជាថតវីដេអូបងប្អូនអាចដើរមើលបានអាចអាចជួយដើមបាទជុំវិញគឺទៅដើមកកៅទាំងអស់បាទគឺគាត់ដាំ100ដើមទេប៉ុន្តែដោយសារគាត់ស្រឡាញ់គាត់ថែបានល្អបាទទាំងទាំងគ្រូ សៅតែពីរនេះគឺគាត់ថែបានល្អតែម្ដងគាត់ដាក់ទឹកដាក់ជីហើយឆ្នាំពៅឥឡូវយើងទៅមើលដើមបន្តទៀតបាទដើមនៅផ្លែអឺបន្តបន្ទាប់បាទដើមនេះក៏ផ្លែច្រើនណាស់ដែរនេះបាទផ្លែច្រើនផ្លែសឹងទាំងគ្រប់ដើមនិយាយទៅហើយការល្អល្អទាំងអស់ថាគាត់មានប្រព័ន្ធទឹកស្រោចស្រពអញ្ចឹង ខ្ញុំបាទសូមបញ្ជាក់ផងដែរថាដំណាំកកៅវាត្រូវការទឹកជាចាំបាច់សម្រាប់គុតគង់នៅក្នុងរដូវប្រាំងបាទក្នុងរដូវប្រាំង4 5ខែហ្នឹងយើងត្រូវការទឹកចាំបាច់ចាស់លោកវត្តសវ័យមានអីចែកជូនបងប្អូនយើងបន្ថែមឲ្យងាយកាន់តែច្បាស់ពីអឺដាក់ដាក់កកៅចុះសិន បាទមកខ្ញុំកាន់កាន់វិញអេអេនេះខ្ញុំកាន់ហើយត្រៃហ្នឹងកសកម្មបាទបាទហើយខ្ញុំបញ្ជាក់ជូនបងប្អូនបន្ថែមទៀតបាទពុកម៉ែបងប្អូនយើងដែលអឺដូចថាប្រកបមុខរបរ ជាអ្នកខាងកសិករខាងកសិកម្មណា បាទនេះគឺយើងកត្រាយបាទកត្រាយនេះគឺយើង ទុកសម្រាប់តែងមេឃបាទតែងមេឃកៅបាទហើយនឹងបេះផ្លែវាផងដែរបាទដូច្នេះគឺដំណាំកាកាវនេះយើងសាកគិតមើលថាដំណាំមួយដែលល្អជាងគេបាទដំណាំមួយដែលផ្ដល់ទិន្នផលគឺយូរអង្វែងបាទដូច្នេះក្នុងការដាំកាកាវនេះវាមិនមែនជារឿងពិបាកទេគឺថារឿងដែលស្រួលងាយងាយសាមញ្ញសាមញ្ញទេ បងប្អូនខ្លះថាពិបាកនឹងបកើក៏ពិតអត់ពិបាកអីទេសំខាន់គឺយើងថែទៅបានហើយបាទយើងថែទឹកថែជីអីចឹងទៅគឺកាកាវវានឹងអុយផលយើងហើយហើយកាកាវនេះគឺអត់ដល់2ឆ្នាំទេដូច្នេះគឺបងប្អូនមើលឃើញស្រាប់ហើយឃើញដើមទាំងដើមទាំងផ្លែគឺយើងឃើញឃើញស្រាប់ហើយគឺថាល្អគឺថាបានផលជាបន្តបន្ទាប់ហើយដូច្នេះខ្ញុំបញ្ជាក់ជូនម្ដងទៀតថាបងប្អូនដាំនៅក្នុងរដូវប្រាំងឬរដូវវស្សា បងប្អូនដាំក្នុងខែណាក៏បានដែរប៉ុន្តែបើយើងដាំក្នុងខែប្រាំងគឺវាល្អបាទល្អត្រង់ថាខែប្រាំងវាមានកម្ដៅហើយវាមានទឹកសើមវាមានបរិយាកាសវាល្អបាទហើយការដែលលូតលាស់គឺវាបានលឿនបំផុតវាអត់លឿនដូចខែផ្សារទេនេះគឺខែប្រាំងប៉ុន្តែបងប្អូនធ្វើម៉េចគឺត្រូវថែទាំខ្លាំងជាងខែវស្សាបាទដោយសារខែប្រាំងវាក្តៅដូច្នេះយើងថែទាំឲ្យបានដល់ជាងខែវស្សា អាហ្នឹងគឺជាខែប្រាំងហើយបងប្អូនត្រូវមានទឹកហើយទឹកនោះមានទឹកអត់ទឹកថ្លាបាទទឹកថ្លាឆ្វងតែម្ដងមិនយើងអាចត្រូវកកើនទេក៏ល្អប្រសិនបើបងប្អូន ត្រូវទឹកល្អកកើននោះគឺវាមិនល្អទេវាធ្វើឲ្យក្រិនដើមវាធ្វើឲ្យដើមវាមានបញ្ហា មានមានរោគអញ្ចឹងណាបាទអានឹងគឺក្នុងរដូវប្រាំងបាទរដូវវស្សាបងប្អូនមិនបាច់មិនបាច់ត្រូវទឹកទេ បាទដោយសារដីវាសើមវាមានកាសធាតុវាត្រជាក់ ដូច្នេះយើងដាំទៅយើងអត់បាក់ទៅត្រួយទឹកអីណាស់ណាទេបាទគាត់ថាដាំខេវសានគឺថាវាអត់លូតទេដែលថាវាអត់លូតវានៅត្រឹងតែម្ដងដូច្នេះគឺនៅពេលដល់ខេ11 12គឺកកាយយើងគឺវាចាប់ដើមលូតបាទបានលឿនដូច្នេះគឺខ្ញុំមានតែប៉ុណ្ណេះឥឡូវនេះយើងតើមើលទាំងអស់គ្នាបងប្អូនតើមើលអាពីគាត់តពន្ធទឹកឥឡូវយើងទៅមើលទាំងអស់គ្នាយើងតប្រពន្ធទឹកនេះបងប្អូនមើលគំរូគាត់ឲ្យហើយទៅគំរូលោកពូហនគាត់ធ្វើបែបនេះ គឺគាត់ចំណាយលុយតិចគាត់អត់ចំណាយលុយច្រើនទេដោយសារគាត់តដោយខ្លួនឯងបាទអញ្ចឹងបងប្អូនទិញតាមីទឹកនេះយើងហៅនេះយើងហៅតាមីទឹកបាទគេហៅគេហៅយូវីទឹកដល់ពេលនេះគេហៅថាក្បាលបាទនេះក្បាលទីបណាអានេះក្បាលទីបបងប្អូនទិញចេមកនេះអានេះទៅយូតូចតូចទៅយូនេះគាត់ប្រើអាទៅយូបែបកៅយើងណាអាទៅយូកៅយើងហ្នឹងគឺគាត់ គិតទិញមកគិតតនេះគិតចង់ខ្លួនឯងគិតចង់ចេះណាគិតចង់មកគិតតខ្លួនឯងមកបាទដូច្នេះគឺទាំងអស់នេះជារឿងដែលងាយងាយទេបងប្អូនមិនមែនជារឿងពិបាកអីទេបងប្អូនមិនបាច់ទៅចូលកម្មករចូលជាងអុយបន្តទេអស់លុយច្រើនទេបងប្អូនទិញអញ្ចឹងមើលបងប្អូនតតបានហើយអត់ពិបាកអីទេបាទឥឡូវយើងទៅមើលហើយក្រុមហ៊ុនយើងមានមេធាវី មានអីត្រឹមត្រូវសម្រាប់ការពារពុកម៉ែបងប្អូនយើង អញ្ចឹងពុកម៉ែបងប្អូនយើងជួបលោកវត្តសវ័យដែលជាអ្នកទីផ្សារក្រុមហ៊ុនម្ដងទៀតដើម្បីនឹងបញ្ចប់កិច្ចការងារដែលបានចុះមកមើលជប់ការថ្ងៃនេះអញ្ចឹងសូមបន្តលោកវត្តសវ័យបាទបាទបាទអឺថ្ងៃនេះខ្ញុំពិតជារំភើបរីករាយយ៉ាងខ្លាំងដោយឃើញថាជាកសិករយើងដែលគាត់បានដាំជាមួយយើង គឺគាត់ថែទាំបានល្អបានផល ហើយដើមមកកើល្អបែបនេះអញ្ចឹងធ្វើឲ្យអារម្មណ៍ខ្ញុំហើយនឹងក្រុមការងារក៏ពេញចិត្តហើយនឹងសប្បាយចិត្តបាទតែគ្រប់ពេលវេលាទាំងអស់គឺក្រុមការងារប្រចាំទឹកស្វាយលុយយើងគឺយើងជួយថែទាំគាត់បាទតាំងពីដាំរហូតដល់យើងទទួលបានលទ្ធផលដូចដូចដូចដូចពេលនេះបាទបាទក៏ប៉ុន្តែយើងមិនទាន់បានបេះផ្លូវពេញលេញទេដោយសារឆ្នាំទី1ដូច្នេះគឺ គាត់ថែទាំបានប៉ុណ្ណេះក៏យើងសប្បាយចិត្តដែរធំតែយើងនឹងជោគជ័យ100%ដូច្នេះយើងទៅមើលគំរូដើមទាំងអស់គ្នាបាទនេះដើមគឺបែបនេះបងប្អូនមើលមើលបាទបាទដើមធំមែនទែនបងប្អូនហើយនេះគឺចាប់ដើមចេញផ្កានេះចេញផ្កាវាចេញផ្លែមកហើយនៅខាងលើនេះគឺផ្លែវាបាទបងប្អូនមើលផ្លែនេះគឺធំមែនទែនបងប្អូនគឺធំក៏ខ្ញុំកាប់ខ្ញុំកាន់ឯពីចាដោយសារវាធំបាទ ផ្លែធំធំមែនតើបាទបងប្អូនមើលមើលផ្លែដូច្នេះកាកៅនេះវាមាន សុខភាពល្អបាទមានសុខភាពល្អវាមានអឺបរិយាកាសល្អមានដីដីដីដីនេះគឺវាមានជីវជាតិល្អដូច្នេះគឺអូខេបងប្អូនហើយខ្ញុំមានប៉ុណ្ណេះដូច្នេះខ្ញុំបាទនឹងដែលជាតំណាង សាខាក្រុមហ៊ុនអឺប្រចាំស្រុកស្វ័យលើអឺហើយនឹងលោកសអេតផងដែរដូច្នេះ បងប្អូនដែលនៅសុខស្វ័យលើក៏ដូចជាបងប្អូននៅទូទាំងប្រទេសដែលចាប់អារម្មណ៍ចង់ដាំដុះបងប្អូនអាចតាក់ទងតាម ការផុសវីដេអូនេះបងប្អូនអាច comment ឬក៏បងប្អូនអាចឆាតតាម Messenger ឬ call តាម Messenger បាទដូច្នេះគឺតើបងប្អូនពុកម៉ែទាំងអស់គ្នា ដែលចាប់អារម្មណ៍ចង់ដាំដុះដំណាំកាកាវអាចតាក់ទងតាមម្នាក់ទីផ្សារដល់យើងខ្ញុំទាំងពីរនាក់ដែលប្រចាំនៅស្វាយលើនេះបានបាទដូច្នេះខ្ញុំបាទ និងក្រុមការងារសូមអរគុណសូមជម្រាបលា